លោកយុនសុកយិលប្រមានថានឹងឆ្លើយតបទៅវិញយ៉ាងខ្លាំងប្រសិនបើកូរ៉េខាងជើងប្រើនុយក្លេអ៊ែរប្រធានាធិបតីកូរ៉េខាងត្បូងលោកយុនសុកយិលនៅថ្ងៃសៅរ៍ទី1ខែតុលានេះបាន ប្រមានកូរ៉េខាងជើងថាកូរ៉េខាងត្បូងនិងអាមេរិកនឹងឆ្លើយតបដ៏ខ្លាំងក្លាទៅវិញប្រសិនបើកូរ៉េខាងជើងប៉ុនប៉ងប្រើអាវុធនុយក្លេអ៊ែរ ថ្លែងនៅក្នុងខួបទី74នៃទិវាកងកម្លាំងប្រដាប់អាវុធលោកយុនសុកយែលបានហៅការប្រកាសខ្លួនកាលពីពេលថ្មីថ្មីនេះ របស់កូរ៉េខាងជើងថា ជារដ្ឋនុយក្លេអ៊ែរគឺជាការគម្រាមកំហែងដល់ការរស់រានមានជីវិតនិងវិបលភាពរបស់កូរ៉េខាងត្បូងនិងបានអំពាវនាវថ្មីថាឲ្យគីមចុងអ៊ុនលុបបំបាត់អាវុធនុយក្លេអ៊ែរលោកយុនសុកយែលថ្លែងដូចនេះថា ការអភិវឌ្ឍនុយក្លេអ៊ែររបស់កូរ៉េខាងជើងនឹងធ្វើឲ្យជីវិតប្រជាជនកូរ៉េខាងជើងកាន់តែលំបាករបបនេះត្រូវតែធ្វើការសម្រេចចិត្តដើម្បីរំសាយអាវុធនុយក្លេអ៊ែរចោលដើម្បីសន្តិភាពពិតប្រាកដនិងវិបលភាពគ្នាទៅវិញទៅមកនៅឧបទ្វីបកូរ៉េលោកក៏បានបញ្ជាក់សារជាថ្មីនៅសម្ព័ន្ធភាពរវាងកូរ៉េខាងត្បូងនិងអាមេរិកដោយបានសន្យាថា យោធានៃប្រទេសទាំងពីរនឹងធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការបង្កហេតុនិងការគំរាមកំហែងរបស់កូរ៉េខាងជើង ប្រសិនបើចាំបាច់លោកបន្ថែមថារដ្ឋាភិបាលកូរ៉េខាងត្បូងនឹងពង្រឹងសមត្ថភាពឆ្លប់យកការ និងការឃ្លាំមើលរបស់ខ្លួន និងសមត្ថភាពវាយប្រហារប្រឆាំងនឹងកូរ៉េខាងជើងចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ